សុកពាំងមាត់ស្បូនអាចមើលឲ្យគោដឹងនៅពេលណាមានប្រមាណប្រភេទសុកពាំងមាត់ស្បូនគឺជាការតាំងនៅ ឬទុំរបស់សុកខុសប្រក្រតីអាចនៅ ក្របដោយ ផ្នែកឬក្របលើមាត់ស្បូនទាំងស្រុងដែលករណីស្ត្រីពពោះមានសុកពាំងមាត់ស្បូនមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយនោះទេតើត្រូវធ្វើដូចម្តេចទើបដឹងថា មានសុកពាំងមាត់ស្បូន។ ត្បិតមិនមានមូលហេតុច្បាស់លាស់ដែលមានកត្តាប្រឈមផ្សេងផ្សេងដែលធ្វើឲ្យស្ត្រីពពោះមានសក់ពាំងមាត់ស្បូន ដូចជាការពពោះកូនភ្លោះពពោះនៅអាយុច្រើន មានកូនញឹកពេកមានដុំស្បូនរលាកដៃស្បូនបើតាមការពន្យល់របស់លោកវិជ្ជបណ្ឌិតច័ន្ទស៊ីណេតប្រធានផ្នែកសម្ភព និងរស់ស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនសែនសុខ ស្ត្រីពពោះអាចដឹងថាមានផ្សុកពាំងមាត់ស្បូនឬមិនពាំងដោយសារការពិនិត្យមើលអេកូពេលមានផ្ទៃពោះពិសេសនៅត្រីមាសទី2ទើបដឹងថាទីតាំងរបស់សុកនៅកន្លែងណា នៅទីតាំងសវត្ថភាពទេពាំងចំហៀងឬពាំងពីមុខស្បូនក្រៅពីមើលអេកូករណីសុកពាំងមាត់ស្បូនកម្រិតធ្ងន់ក៏មានចេញរូបសញ្ញាឲ្យយើងដឹងដែរក្នុងនោះមានធ្លាក់ឈាមពណ៌ក្រហមលឿងលឿងដោយគ្មានការឈឺចាប់ នៅពាក់កណ្ដាលត្រីមាសទី2ឬក៏ស្បូនកន្ត្រាក់ បើឃើញមានសញ្ញាទាំងនេះស្ត្រីពពោះត្រូវចាំបាច់ទៅជួបគ្រូពេទ្យជាបន្ទាន់ការតាំងនៅរបស់សុកបែងចែកជា4 1ទីតាំងសុកធម្មតា2សុកតាំងក្បែរមាត់ស្បូន3សុកពាំងផ្នែកខ្លះនៃមាត់ស្បូន4សុកពាំងនៅចំមាត់ស្បូន ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាឡាម៉ែត លោកវិជ្ជាបណ្ឌិតគួនអូនថាសុកពាំងមាត់ស្បូនកម្រិតទី3និងកម្រិតទី4នេះគ្រោះថ្នាក់ខ្លាំងបើគ្រូពេទ្យពិនិត្យឃើញករណីនេះ នៅអំឡុងពេលត្រីមាសទី1គ្រូពេទ្យនឹងតម្រូវឲ្យរំលូតកូនចោល ឬកាត់ស្បូនចេញ តែបើសិន បើពិនិត្យករណីនេះ នៅត្រីមាសទី3ចិត្តដល់ពេលសម្រាលកូននោះគ្រូពេទ្យនឹងតម្រូវឲ្យសម្រាលកូនដោយការវះកាត់ ដើម្បីបញ្ជៀសនឹងបញ្ហាគ្រោះថ្នាក់